អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការចូល Skydor ទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាដឹងហើយហ្នឹងហើយ Skydor តាមធម្មតាគឺយើងចូលរយៈពេលមួយថ្ងៃ3ពេលណាហើយពេលទី1គឺពីម៉ោង11ពេលព្រឹកហ្នឹងហើយរហូតដល់ម៉ោង1ទី2គឺពីម៉ោង4រហូតដល់ម៉ោង6ល្ងាចហើយនឹងពេលយប់ពីម៉ោង9រហូតដល់ម៉ោង11 ណាហ្នឹងហើយពីមុនមកអត់សូវមានអ្នកចូលទេ Skydor ដោយសារគេ GM គាត់មាន requirement ខ្ពស់ពេកមានតម្រូវការខ្ពស់ពេកត្រូវមាន rep 3000ត្រូវមានអឺអីគេ merit convert នឹង50000អីណាពេលឥឡូវដកចេញអស់ហើយអញ្ចឹងឲ្យតែ hero ល្បាយចិត្តគឺអាចចូលបានប៉ុន្តែចូលនោះគឺមើលម៉ោងផងហ្នឹងហើយហើយក្នុងការចូល Skydor នេះគឺបាន experience ច្រើនបើសិនជាករណីអ្នកទាំងអស់គ្នានេះប្រើនេះ token នេះ ទុកខាងនេះដើម្បីគុណអានេះ1គុណនឹង5ណាអានេះ1គុណនឹង5 experience ណាហើយបើសិនជាករណីមួយទៀតនេះអានេះអានេះមួយគុណនឹង3នេះវាបាន សូប្រាប់យើងដែរនេះ experience ណាអញ្ចឹងមកឧទាហរណ៍ experience យើងបាន10000អញ្ចឹងបាន30000តែអានេះខ្ញុំទិញនេះ 100J point នេះស្មើនឹង 99J point ស្មើ100នេះ គឺវានេះ គឺអឺវាមានក្នុងនឹងទិញមកមាន10មាន10អឺ1.5 experience វាណាតែសំខាន់ជាងគេបើឈ្នះជាយើងគុណណាបើសិនជាចាញ់កុំគុណវាព្រោះនេះបើចាញ់កុំគុណវាហ្នឹងហើយអូខេខ្ញុំសុំមក restart អឺនេះមួយសិនដោយសារមិញខ្ញុំពលា screen វាឲ្យធំដល់ពេលអញ្ចឹងរូបភាពវារត់មកតែចេះជាងកណែវារត់អត់ចាំពេញអញ្ចឹងណាអូខេឥឡូវយើងចូលទៅមើលទាំងអស់នេះវាចង់ដឹងទៅបាន experience ប៉ុណ្ណាខ្ញុំចូលទៅ អឺសម្បូរនេះបីនេះច្រើនក្នុង Skydor នេះអ្នកនរឃើញនេះពេញបបចូលម៉ោងហ្នឹងគឺមានពេញហ្មងហើយអត់មានអូតូទេអ្នកនរលេងមកឆ្ងាញ់តែតែម្ដងអូខេនេះមាន ES ដែរអញ្ចឹងខ្ញុំរត់ក្បែរគេ ទៅស្រួលខ្ញុំ support គេណាគេដាក់លុតទូឲ្យហើយនេះហើយអូខេ let's go ចេញទៅទាំងអស់គ្នាអឺនេះអឺវានេះដែរប្រហែលជាមិនអាចឈ្នះទេមើលទៅដោយសារមានច្រើនយកយកយកយកយកយកយកយកយកយកយកយក មកបាទខ្ញុំតែខ្ញុំរៀបនេះទីសិនតារៀបអត់ត្រូវចាប់ហ្មងអាប្របាកយកមកចុចនឹងវាយឺតតែប៉ិតមាន ES ដែរមិញតែ hero នេះមិញក៏ពាក់សាន់នីនេះ hero នេះមិញពាក់សាន់នីប៉ុន្តែគ្រាន់ថាសាន់នីគេនោះគេរៀងគួសមដែរជួយមកជប់ឡើង sky ដល់គីឡូធ្ងន់ហ្មងអាណា អឺបើសិនជាបែបហ្នឹងហើយយើងតាក់ជើងទៅគេវាយប៉ុណ្្នឹងហើយណាយើងតាក់ជើងមកអូអត់អាចនៅកន្លែងហ្នឹងបានទេអ្នកនរនេះអឺវានេះពេកអូងាប់ឲ្យ Sky Door ណាម៉ែឲ្យ Sky Door នៅនគរចុយម៉ែអាបើមិនឈ្នះទេអាវានេះពេកខ្ញុំជាប់អីនេះបាត់ហើយជាប់ skill ហើយថយសិនបើសិនជាចាញ់ខ្ញុំអត់គុណទេនិយាយទៅ វាមានអ៊ីសាច្រើនដែរអ្នកនរនេះប៉ុន្តែគ្រាន់ថា CYD Go ទៀតបើ CYD មិនអាយធីមអនទេនេះពាក់សាត់សាន់នេះនេះមែនគាត់សាន់នេះល្បាត់85អូយប់ឡើងគីឡូធ្ងន់មែនទែន Sky Door អូកប់សេរីតែម្ដងបាទធ្ងន់ពេកហាក់ជា3ហ្គេមឈ្នះទេហ្នឹងហើយ ខេ stand ចាប់ stand BS នេះមួយយកសិនបើមិនអញ្ចឹងអានេះចេះហើយចេះដឹងរឿងគេហើយចេះដឹងរឿងគេចេះដឹងរឿងគេចេះដឹងរឿងគេអឺដាច់ទៀតខ្ញុំអើយនេះវ៉ាវអាចទីប៉ុណ្្នឹងដែរមិនវាយរត់វាយរត់ចឹងងាប់ហើយបានប៉ុណ្ណេះចូលគក់យកគក់យកបាត់អាលេងអីត្រូវខ្លាច ស៊ីនឹងមួយតបាត់ BS នេះអាចធីមប្រប៉ុណ្្នឹងអីវៃរត់វៃរត់ចឹងវៃអត់យល់អូសង្ស័យវៃបិជើងរត់ទៅក្រោយមិនបាត់ទេតាអីទៅអឺព្យាយាមស៊ីតុងបានចានដើម្បីយកឈ្នះបើយើងស៊ីតុងតិចពេកអត់ឈ្នះទេណាហើយមិនអ៊ីសាទៀងច្រើនដែរប៉ុន្តែខាងគេក៏មិនធម្មតាដែរម៉ែសាត់ឡាស្គីល សាឡាស្គីលសាសេរីកាប់កាប់ហើយខ្ញុំពាក់ប៉ាក់ហុកទេអូរត់វាហេរ៉ូតាម8ស្វែស្ទើរសភៅយើងមកស៊ីតុងធំបានកើតបើយើងចង់ឈ្នះអ្វីតុងធំមិនទាន់ចេញទេជួយខាងគេចេញតុងធំបានហើយមកហើយនោះចូលឆាវខ្ញុំអូខេតាក់ជើងជាប់នេះខ្ញុំតាក់ជើងជាប់ហើយវាថាប៉ណ្ណឹងអត់ចេះធ្វើស៊ីទៀតជាប់ហើយអូខេ skill ខៀលហើយខ្ញុំមិនចោះឡើងចឡើងអ៊ីសរ៉ាដែលអឺតែពិតហេរ៉ូខ្ញុំទិញគេទេហ្នឹងហើយហើយបើគ្នាយើងមានចំណាប់អារម្មណ៍ចង់លេង EZ អីអូខេអាចសាងយើងវិញបានអត់ហាមទេ វាទៅមិនចាញ់មកដល់ពេលចឹងខ្ញុំឆាអត់ចូលទេអឺចាប់បាត់ហើយចាប់55ជាប់ងងនៅនឹងមានតណាទេសុតងាប់តែម្ដងបាទឈាមក៏ទុំជាប់ដែរអូខេនៅខាងលើនេះគឺមាន enemy ចឹងយើងអាចធ្វើការស៊ីនៅ enemy នេះបានដែរបាទងាប់មួយទៀត ប្របែកគ្នាអីណាដើរជុំគ្នាអត់ទេដើរប្របែកគ្នាជាងងាប់ចុយម៉ៃឡោះអត់ស្នេះគេទេដើរប្របែកគ្នាណាមួយអាធីមគេនៅអានៅមុខគឺច្រើនមែនទេមនុស្សខ្ញុំមើល EZ នេះមើលពាក់អីខ្លះ EZ នេះល្បាយ76អូខេពាក់ប៉ុណ្្នឹងគួរសមដែរណាជាទូទៅគឺពាក់ប៉ាហុកបើយើងអត់មានលុយយើងព្យាយាមលេងមួយមួយទៅកុំលេងខ្លាំងពេកហើយបើអ្នកទាំងនេះចង់ចំណាយលុយកាន់តិចចាំពេញ hero គេលេងល្អជាងហ្នឹងហើយនេះបាន king queen ហ្នឹងហើយ ឯងធីមដល់កប់តែជាជាកប់យ៉ាងណាក៏ដោយអ៊ីសិបដើរតែឯងគឺដឹងតែ700ហើយបាទមិនអាចមានចៃជំនះបានទេអឺអត់ដកថយនឹងងាប់ចុយម៉ៃឡើយហើយណាអត់ដកថយងាប់ចុយម៉ៃឡើយគេពងបៃអ៊ីសិតយើងអូអូអូអូចាំមកចុយម៉ៃអើមកពីក្រោយឥឡូវទ្រឺតា item ស្ទើពេកអ្នកទាំងអស់នេះអត់ដូចកាលពីមុនមុនទេ item ខ្ញុំស្ទើមែនតើនេះ item ខ្ញុំពាក់ប៉ុណ្្នឹងទេប៉ុន្តែតុបជើងគេបានទីគួសមដែរអញ្ចឹងណាហ្នឹងហើយវាស្ទើកពីផងស្ទើអីផងមិនជាថ្មីហ៎យ៉ាអាចចែកហ្នឹងតានេះចាប់អត់ជាប់ទៀតអើយហេរ៉ូគេដល់ file មិនទុកបឹមបឹមលើក្បាលហើយហ្នឹងមេទៀតហ៎មេទៀត វ៉ាម៉ានេះគប់ជ្រងរហូតណាចិន7ហឹមស្អីដែរខ្ញុំជួយមកឡា slip ចាប់55ទៀតអូគ្មានតាណារួចទេប៉ុណ្ណឹងច្រើនណាឈ្នះអត់ងាប់អីណា30ចុយយ៉ាអូខេឥឡូវយើងទទួលបានចៃជំនះហើយហើយយើងបន្តក្រោយយើងធ្វើការគុណមើល អញ្ចឹងនៅអ្វីដែលខ្ញុំប្រាប់អ្នកទាំងអស់នេះអញ្ចឹង Skydoor ពេលដែលយើងចូលវាមានម៉ោងវាណាមានម៉ោងវាហើយចំពោះមួយទៀតនៅពេលដែលអ្នកទាំងអស់គ្នាចូលអ្នកទាំងអស់គ្នាអាចប្រើ token ដើម្បីធ្វើការចូលនេះ token នេះមិនធ្វើការចូល token នេះយើងយកទៅស៊ីដើម្បីគុណ experience អញ្ចឹងបើអ្នកទាំងអស់គ្នាកាន់ចង់គុណ experience 5ប្រើនេះតែបើចង់គុណ experience មួយគុណ3អញ្ចឹងយើង ប្រើក្នុងសອບនេះមកណានេះសອບនេះអញ្ចឹងដូចខ្ញុំបញ្យល់ប្រាប់អញ្ចឹង អានេះទិញ99 J point បាន10គុណនឹង5 experience អានេះមួយ តា50 J point ទេ49 J point អញ្ចឹង experience គុណនឹង3អាហ្នឹងតោ silver អូខេឥឡូវខ្ញុំធ្វើឲ្យមើលខ្ញុំគុណឲ្យមើលចូលឡើងនេះមក receive វាមានតែយើងរើសហើយអញ្ចឹងចង់ប្រើអា silver ឬក៏ប្រើ gold អញ្ចឹងតាមធម្មតាខ្ញុំប្រើ gold gold experience វាគុណនឹង5ណាចាំមើលខ្ញុំបើកឲ្យមើលណាអូខេនេះ experience សួរបញ្ជាក់យើង ឃើញទេអញ្ចឹងចូលម្ដងនៅពេលដែលទទួលបានចៃជំនះលេខ1គឺយើងទទួលបាន experience 75000អញ្ចឹងកប់មែនទេអ្នកនរនេះនេះឡើងដល់ចិត្ត79ហើយហ្នឹងហើយអញ្ចឹងបើសិនកាលណាយើងមានពេកយើងព្យាយាមគុណអាហ្នឹងគឺបាន experience ច្រើនច្រើនហើយ Skydor ដូចខ្ញុំប្រាប់អញ្ចឹងមនុស្សមានចូលលេងរហូតអត់អត់ទេណាដោយសារអ្នកមកចូលលេង Skydor ហើយចូល Skydor ចូលចំណេញបាន point បានអីដើម្បីទុកដូរ file element ទៀតណា អូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូមានប៉ុណ្ណឹងណាអញ្ចឹងបើចង់បាន experience ច្រើនអូខេកុំភ្លេចចូល Sky ដល់ទាំងអស់គ្នាអូខេអរគុណបាយបាយ